យើងធ្វើបន់រាល់ថ្ងៃអាត្មាគិតថាមិនសូវត្រូវទិសដៅអញ្ចឹងបានអាត្មាចេះតែដើរប្រាប់បើនិយាយពីធ្វើផ្ទាល់ខ្លួនវិញណានឹកឃើញតាណាប៉ុនច្រើនឲ្យបានឋានសួគ៌បានអានិសង្ឃច្រើនបានរូបស្អាតជាតិក្រោយនឹងបានធ្វើបើលោកមិនទេថាអញ្ចឹងទេចូលអត់ច្រើនទេអានឹងហើយព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងលះបង់អានោះ ណាកាលណាប្រាថ្នាអញ្ចឹងអញ្ចឹងអញ្ចឹងអានឹងគេហៅថាវត្តដាក់គាមនីកុសលកុសលដែលធ្វើឲ្យជាប់ចម្ពាក់នៅក្នុងโลกនេះពុទ្ធប្រាប់អញ្ចឹងប៉ិនយើង ចង់បានតែអញ្ចឹងឯងមែនទេមែនទេហើយដល់អាត្មាបបួលថាងញោមអើយដើម្បីឲ្យស្រុកយើងវារីកចម្រើនវាទល់តែបដោះមនុស្សណាដូចជាប្រាក់ខែគ្រូអីជួយទៅអីទៅធ្វើឲ្យឃើញធ្វើខុសរឿងហ៎ខុសរឿងហ៎ខុស ហើយបើបូជាធោវិញបូជាតលោកអ្នកតេហេមួយក្រេមួយក្រេមកនេះក៏រាប់រយដុល្លារដែរមែនទេហ្នឹងហើយប៉ុន្តែប្រាប់គាត់តាមវត្តហ្នឹងឲ្យឲ្យប្រាក់ខែគ្រូ បរៀនលោកគឺហីអត់ញាតញោមរឿងដើរខុសផ្លូវមកពីគិតខុសបានវាដើរខុសផ្លូវហ្នឹងញាតញោមគិតពិចារណាបន្តិចណាគិតបន្តិចថា មនុស្សមុននឹងដោះទៅជាមនុស្សដ៏អស្ចារ្យមួយត្រូវការអប់រំយូរអង្វែងមែនទេពាក្យចាស់និយាយថាចង់បានផ្លែត្រូវខំថែគុលបានអាត្មាបន្ថែមពាក្យទៀតថាភោគផលនឹងផ្ដល់តាមប្រាថ្នាយើងចង់តែបានភោគផល តែអគុលវាយើងអត់ដឹងបានទេអត់ទេអត់ទេបានទេអត់ទេអត់ទេនឹងចឹង Mm-hmm. ញាតិញោមចង់ឲ្យស្រុកខ្មែរយើងរុងរឿងរីចម្រើនទេចង់ចង់ទេចង់ទេចង់ទេចាំមើលអាគិតគិតឲ្យញាតិញោមជួយគិតថាឧទាហរណ៍តែក្រុមហ៊ុនមួយដែលគេអាចដំណើរក្រុមហ៊ុនមួយបានគេយកមនុស្សមានជំនាញពិតទៅធ្វើឬក៏មនុស្សសាមញ្ញសាមញ្ញធ្វើកើត ហ្នឹងហើយឥឡូវក្រុមហ៊ុនអាមេរិកកាំងមួយចោះធ្វើការ100នាក់នៅក្នុងក្រុមហ៊ុនហ្នឹងណាវាមានជំនាញតាំងពីខាង accounting តាំងពី computer តាំងពីស្អីស្អីច្រើនណានៅក្នុង management អីនៅក្នុងហ្នឹងច្រើនមែនតើ100នាក់អញ្ចឹងណា100នាក់ហើយក្រុមហ៊ុនហ្នឹងដើរទៅយ៉ាងរលូនចេះសពគ្រប់ឥឡូវយើងដូរមើលដក100នាក់ដែលមានជំនាញតាមផ្នែកហ្នឹងចេញហើយយកមនុស្សល្ងង10000នាក់មកធ្វើតែក្រុមហ៊ុនហ្នឹងមួយ ក្រុមហ៊ុននឹងមិនហ្នឹងហើយកុំថាឡើយយក100មកជំនួសយក1000យក10000យក1លានឲ្យតែល្ងងខ្ទេច មែនអត់អញ្ចឹងក្នុងក្រុមហ៊ុនមួយមុននឹងគេកសាងក្រុមហ៊ុនហ្នឹងគេត្រូវមើលធនធានសិន បើធនធានវាអត់មានទេ ណាអាលាយតែឥឡូវហ្នឹងឯង ហើយលេខតែឥឡូវហ្នឹងឯងមិនយូរយ៉ាងណាមិញសពថ្ងៃយើងមិនសូវផ្ដោត អារម្មណ៍កសាងធនធានទេនឹងគេទុកឲ្យលងងចឹងឯងគេកណុកបឆោគេទុកឲ្យលងងចឹងឯងគេសនុកបោកមែនទេហ្នឹងហើយ100%ហើយបើមែនចឹងហើយយើងចាប់ដើមគិតទាំងអស់គ្នាណា បុណ្យដែលពិតប្រកបឧទាហរណ៍អាត្មាធ្លាប់ធ្វើគ្រូបរៀនប្រាក់ខែបើកពីក្រសួងមិនបាន100000ហ្នឹង90000ជាងកាលហ្នឹងអាត្មាប្រឡងជាប់គ្រូឆ្នាំ2000អ1999ឆ្នាំ2000ទៅបរៀននៅខេត្តពោធិ៍សាត់90000ជាងគិតជាដុល្លារមិនបាន50ផងកាលហ្នឹង រែកលុយកាលហ្នឹងនៅថ្លៃបន្តិចហ្នឹងហើយខ្ទង់ប្រហែលជា50ដុល្លារចុះកាលនោះប្រាក់ខែអត់បានបើករាល់ខែទៀតមួយឆ្នាំគេបើកតែ2ដងឯសរុបបើកមួយឆមាសម្ដងឯក្នុងមួយឆមាសហ្នឹងកាត់អស់មួយខែទៀតហើយនិយាយពីបរិញ្ញាបរិញ្ញាទាំងព្រឹកបរិញ្ញាទាំងល្ងាច អត់មានពេលទៅសូត្រមន្តអត់មាន ពេលទៅទេសនាទេគិតតែយ៉ាងម៉េចឲ្យលោកចេះបដោះលោកហើយក៏គិតបន្តិចទៀតថាអូអាត្មាអញហើយបើប្រាក់ខែប៉ុណ្ណឹងទៅសិក្សាប្រពន្ធចំគេមិនរស់ទៅអើចាយតែខ្លួនឯងវាមិនគ្រប់ផងញាតិញោមមនុស្សដែលយើងត្រូវគិតហ្នឹងគឺមនុស្សចឹងចឹងហ្នឹង ញាតិញោមត្រូវមើលឲ្យឃើញថាអ្នកដែលជួយពុទ្ធសាសនាពិតប្រកបណាមិនមែនអ្នកដើរទេសនាលហិចលហាចនោះទេមិនមែនដូចអាត្មានឹងគ្រាន់តែដើរបង្អើលទៅទេណាបង្អើលប្រាប់ទឹកដៅឲ្យញាតិញោមទៅធ្វើអ្វីដែលចំនោះប៉ុន្តែរបៀបទេសនាមួយផ្លេតមួយផ្លេតនេះមិនមែនជារឿងពង្រឹងមនុស្សឲ្យរឹងទេពង្រឹងមនុស្សម្នាក់ឲ្យរឹងវាទល់ទៅទាំងព្រឹកល្ងាចទាំងព្រឹកទាំងល្ងាចរាប់ឆ្នាំទៅណាបែបដាំមនុស្សដោះកើតយល់ទេ អញ្ចឹងហើយបានជាលោកអ្នករៀនចេះរាល់ថ្ងៃលោកឈប់ពង្រៀនលោកតាមវត្តលោកសុកចិត្តដើរទេសនាវិញដើរទេសនាបានលុយទេសតមកក្រេច្រើនជាងមួយរោគមួយខែបរៀនទៀតគិតមើលមើលមើលមើលណាឥឡូវមួយក្រេនេះมันតិចជាង100ឯងហើយបើបរៀនមួយខែអត់បាន100ឯងហើយគិតធ្វើម៉េចទៅចឹងធ្វើឲ្យមនុស្សយើងថាំងមនុស្សអីក៏គិតតែរឿងលុយចឹង ទេមនុស្សរស់នឹងវាត្រូវការ មហូបអាហារហើយដល់យើងមើលវាមិនធ្លុះយើងតេះដៀលគ្រូស្រុកខ្មែរនិង គ្រូស្រុកអាមេរិកកាំងយើងថាគ្រូស្រុកខ្មែរយ៉ាប់ហ៎បរៀនមិន កាត់កាមដោយគ្រូស្រុកអាកាំងសោះយើងក៏មើលទៅរូបភាពទៅមើលអាហូបចុករបស់គាត់មើលបើឲ្យគ្រប់ដល់អាកាំងអាណាទៅធ្វើលហេមលហាមកចឹង មែនអត់មែនមែនអត់មែនអញ្ចឹងមកអាត្មាសុកចិត្តបរៀនបរៀនអត់យកលុយហ្មងកុំឲ្យវាទៅហាមួយអាប្រាក់ខែតិចតួចនឹងពិបាកចិត្តបរៀន free ហ្មងណាខ្ជិលញញោមអានេះគេហៅថាជួលវាមិនដល់ថ្លៃអត់ត្មងទៅហើយប្រាក់ខែពេលអាត្មាទៅបើកការអាត្មាបរៀនបើកយឺតពេក ហ៎បើកលឿនទេកាត់យក2ខែក៏យត់អូពិបាកពេកហើយមិនខ្លួនឯងមានទេវាអត់ដែរនោះតែអ្នកធ្វើការក៏គ្នាអត់យើងខឹងត្រឹមអ្នកធ្វើការហ្នឹងក៏អត់បានទៀតញាតញោមញាតញោមហ៎បើញាតញោមយល់នៅឧទាហរណ៍ដែលថ្មលើកពីក្រុមហ៊ុនហ្នឹងដូចគ្នាអញ្ចឹងព្រះសម្មាសម្ពុទ្ធ ធម្មទាននិងអមិសទានព្រះអង្គឲ្យធម្មទានលេខ1ធម្មទាន គឺជាការបណ្ដោះចំណេះដឹងញាតិញោមកុំឲ្យតែលើធម្មទានទៅរឿងស្ដាប់ធម៌និង ទេសនានឹងមួយហៅថាធម្មទានតាំងពីការឲ្យចំណេះដឹងឲ្យអានសិភៅចែកសិភៅចែកបិចចែកសិភៅធ្វើសាលារៀនចាត់ជា ធម្មទានទាំងអស់ដែលជាការបណ្ដោះចំណេះដឹងអ្វីដែលជាការឲ្យចំណេះដឹងដល់មនុស្សនឹងឯងជាធម្មទានយល់ទេយល់ទេ ហ្នឹងហើយឥឡូវយើងគិតលើសពីនឹងឲ្យទៅដល់គ្រួសារគ្រួសារមួយឪពុកជាអ្នកជំនួញគាត់មានដីចំការច្រើនគាត់មាន business គាត់មានស្អីទាំងអស់គាត់ចង់បកគលមុខរបរនឹងឲ្យកូនតែបើកូនអត់ចេះដឹងគ្រប់គ្រងវាបានទេអាលាយ លាយហ្មងមែនទេហ្នឹងហើយអវិលទៅពាក្យព្រះសម្មាសម្ពុទ្ធវិញព្រះអង្គថាម៉េចព្រះអង្គថា ទោះបីឪពុកម្ដាយមានភ្នំមាសពីរដុះពីក្រោយផ្ទះមាសប៉ិនភ្នំពីរណាដុះពីក្រោយផ្ទះក៏ដោយក៏មិនអាច ធ្វើឲ្យកូនល្ងងមួយ គ្រប់គ្រាន់បានដែរពុទ្ធថាអញ្ចឹងហើយបានលើករឿងសេដ្ឋីម្នាក់ហ្នឹងគាត់មានទ្រព្យ40កោដ គាត់អត់ឲ្យកូនប្រុសគាត់នឹងទៅរៀនទេដោយគាត់គណនារួចជាស្រេចថា អស់ពីយើងទៅ កូនយើងចាយទ្របនឹងមួយថ្ងៃ1000មួយថ្ងៃ1000កហបណៈគាត់អស់មួយជីវិតអត់អស់អញ្ចឹងបែរឲ្យកូនរៀននាំពិបាកមានអីដល់អស់ពីគាត់ទៅវិធីគ្រប់គ្រងទ្រព្យសម្បត្តិអត់ចេះព្រោះដឹងតែចាយនោះចាយម្នាក់ឯងអត់សบายហៅមិត្តភ័ក្ដិមកជួយចាយមានមិត្តភ័ក្ដិមិត្តភ័ក្ដិជាតែបញ្ចូលលើកជើងចុះលើកជើងឡើង តែប្រហែលឆ្នាំអស់លីងអស់លីងដល់អស់ទ្រប វាមិនដឹងថាតើប្រមូលទ្របមកដាក់ឃ្លាំងវិញមិនវាមិនដែលដឹងថាទ្របនឹងបានមកពីណាអត់ដឹងចឹងទៅមិត្តភ័ក្ដិស៊ូមិត្តភ័ក្ដិថារត់ទ្របមិនបានគេថាអូមានវិធីស្រួលបំផុតប្លន់ឃើញទេដល់ប្លន់ដែរឯងចោលវាខ្វះបត់ពិសោធន៍ចោលជើងថ្មី មិត្តភក្តិគេចូលទៅលួចខាងក្នុងឲ្យគាត់កាន់ដបងមួយនៅមាត់ទ្វារបើឃើញម្ចាស់មកឲ្យវាយបែកក្បាលហើយវាមិនដែលវាយមិនដែលអីដល់ឃើញម្ចាស់គេមកវាស្រឡាំងកាំងយាទៅដបងអញ្ចឹងទៅវាអត់គេក៏ចាប់ឲ្យរាជបរោះទៅហ្នឹងហើយអត់ទៅដល់ប្រទេសជាតិយើងក៏អញ្ចឹងដែរនិយាយពីធនធានសម្បត្តិស្រុកយើងញាតិញោមហ៎មិនបាច់ញាតិញោមគិតថាសម័យញាតិញោមពីដើមទេសម័យដែលអាត្មានៅពីក្មេងហ្នឹងឥឡូវនេះអាត្មាឃើញថាវាអស់អលីងមក ម៉ែធ្លាប់សូត្រកំណាបមួយម៉ែសូត្រឲ្យស្ដាប់ ពីក្មេងណាពីក្មេងណាកម្ពុជាខ្ញុំតូចតែសម្បូរសម្បត្តិហៀហោហើយផ្លែកផ្លែក ត្បូងមាសស្ពន់ថ្មសំណដែកប្រេងកាត់អាណែកនៅក្នុងដី ក្នុងព្រៃរមាំងក្តាន់ពេញពីងគោព្រៃរមាំង ខ្ទីងដំរី ខ្លាខ្មុំខ្លាធំតូជ្រូកព្រៃឆ្លុះប្រាំងក្របី បាំងសីដាំងអានឹងសម្បត្តិតាមអដេញព្រៃតាមអី ដល់ក្នុងទឹកនោះឯណាត្រីក្រឹមហែលក្រោយបដោយ ត្រង់ត្រី អីក្រៃវិលវងក្រោយអីណៃនៅច្រើនណាអានឹងត្រឹមតែអាត្មានៅពីក្មេងសម័យរដ្ឋកម្ពុជាគេតែងកំណាប់នឹងឲ្យសូត្រឥឡូវទៅរកតែសัตว์ក្អែកក៏មិនឃើញឥឡូវទៅរកស្អីក៏មិនឃើញហើយជនជាតិបារាំងមួយគាត់ថាស្រុកខ្មែរដូចកូនកំមុំចឹងកូនកំមុំនឹងមានន័យពីរ អញ្ចឹងកូនកមុំដ៏ស្រស់ស្អាតថានរណាក៏ប្រាថ្នាចង់បានដែរយល់ទេកុំមកថាដីអាកាំងនេះល្អជាងដី ខ្មែរអាត្មាមើលមិនឃើញសោះដីស្រុកខ្មែរជីវជាតិល្អមែនទេនៅគណៈជុះអាចក៏ដោះដែរអំពិលឯងហូបផ្លិចលេបក្របជុះមិនស្រួលដោះអាលឹកអីហ្នឹងទៅច្រឡំលេបទាំងក្របទៅជុះដាក់វាស្រែដោះមានពិបាកដាំទេណា ម៉ែទៅឃើញដីបារាំងដីអីគ្មានដីណាល្អជាងដីស្រុកខ្មែរចឹងអាហ្នឹងចង់និយាយថាជាដីល្អបានជាគេចេះតែចង់បានហ្នឹងកុំខឹងគេមើលខ្លួនឯងអត់ចេះថែរក្សាទៅដេកតែខឹងគេដាក់មែនទេមែនទេហ្នឹងហើយម្នាក់ម្នាក់ហ្នឹងអត់បដោតគំនិតស្រឡាញ់ជាតិស្រឡាញ់ទឹកដីទេបរៀនកូនអីនឹងមិនដែលបញ្ចូលស្រឡាញ់ជាតិស្រឡាញ់ទឹកដីឲ្យកូនទេ ចឹងមិនខ្មែរចេះតែដើរបយលចឹងថាកុំខឹងគេឡើយខ្មែរឧទាហរណ៍ដូចជាកូនកំមុំដដែលនឹងថាបើយើងជាឪពុកម្ដាយថែរក្សាកូនកំមុំទីហៅថាប្រពៃណីស្រុកខ្មែរយើងអឺមុននឹងចូលតដឹងមុននឹងអីតាក់ទងគ្នាគេគិតថាមិនល្អណាប្រពៃណីពីមុនណានឹងប្រៀបទៅនោះកុំគិតមកប្រពៃណីអាកាំងឲ្យញាតិញោមគិតថាឪពុកម្ដាយដែលស្រឡាញ់កូនកំមុំថែរក្សានឹងយើងកុំទៅខឹងប្រុស ដតីដែលថាចេះតែមកតាក់ទងកូនយើង កុំខឹងគេឡើយឲ្យតែកូនយើង នឹងល្អទៅប៉ុន្តែយើងដើរតែខឹងប្រុសប្រុសដែលមកតាក់ទងមកកូនយើងសញ្ញោឲ្យគេមករហូតបែរចាំព្រឺតព្រឺតដាក់គេរហូតហាមគេមិនអស់ហាមគេមិនអស់មែនទេហ្នឹងហើយអញ្ចឹងអាត្មាធ្លាប់ថាឲ្យញោមញោមនៅវត្តអាត្មាដែរ គាត់ឃើញស្រីស្រីស្អាតស្អាតមកចិត្តអាត្មាមិនបានទេគាត់ខ្លាចគេឆក់អាត្មាទៅបាត់អីស្មាចិត្តទៅប្រាប់គាត់ថាញោមញោមអីមិនមែនមកដេកជាមួយអាត្មាឯណាហើយសម័យនេះមានទូរស័ព្ទទៀតណាបើអាត្មាចង់ខូច Hello អូនមកញោមអីមិនដឹងមែនទេបងមិនចឹងសំខាន់នេះនៅលើអាត្មានេះទេមិនមែនសំខាន់ញោមឯងអ្នកការពារទេយល់អត់ខ្មែរយើងដូចគ្នាអញ្ចឹងដែរ ដែលជនជាតិបារាំងមួយគាត់ថាថាដូចកូនកំមុំនេះអ្នកណាក៏ចង់បានអញ្ចឹងបើដីនឹងអត់មានជីវជាតិដីនឹងអត់ល្អគេមិនចង់បានទេយល់យល់ហ្នឹងយល់ហ៎ហ្នឹងហ៎មួយទៀតកូនកំមុំនឹងស្អាត ពីធម្មជាតិមកស្អាតហ្មងអត់បាច់ម៉ាក់កាយអត់បាច់អីអីទេព្រៃឈើក្រំថ្មមានសពគ្រប់បឹងបួរតលេមានសពគ្រប់ ប៉ុន្តែអ្វីដែលវាមិនតាន់ស្អាតមែនទែនមកពីមិនតាន់ចេះស្លៀកពាក់ឲ្យ បាន ត្រឹមត្រូវមានន័យថា មិនតាន់មានអ្នកណាម្នាក់សមជាម្ចាស់ទឹកដីនឹងយល់ទេញញោមយល់ទេយល់ណាស់ហ្នឹងហើយហ្នឹងអញ្ចឹងឯងឥឡូវយើងមើលដូចជប៉ុនដូចស្អីប្រទេសគេសម្បត្តិធនធានមិនដល់យើងទេ គេទិញតែអេតចាយគេទិញតែវត្តត្រែពីប្រទេសនេះប្រទេសនោះទៅផលិតឡានលក់ឲ្យយើងទិញយើង10លក់ឲ្យយើង100យល់ទេហ្នឹងហើយដូចឈើយើងអញ្ចឹងហ្នឹងលក់ឲ្យគេអាឈើល្អហ្នឹងមកគីបបានត្រឹម10000ទេដល់គេលក់លក់បន្តមកគីប100000ញាតិញោមមើលអញ្ចឹងបើតែខ្វះធនធានមនុស្សហើយអ្វីអ្វី ក៏មិនអាចថែរក្សាបានដែរហើយហេតុអីបានយើងយើងនឹកឃើញសម័យពីដើមប្រសង់ចូលរួមការងារសង្គមបានច្រើនសម័យសម្ដេចព្រះសង្ឃរាជជួនណាតជួយការងារសង្គមបានច្រើនគឺមកពីបណ្ដោះប្រសង់បានច្រើនប្រសង់រៀនបានច្រើនត្រួតត្រងបត្រៃបិដកបានច្រើនអញ្ចឹងមានតែមនុស្សអ្នក ចេះដឹងច្រើនប៉ុណ្ណោះទេ ដែលអាចមានគំនិតជ្រាលជ្រៅហើយដើម្បីបំផ្លាញខ្មែរគេមិនប្រើមនុស្សចេះទៅបំផ្លាញដូចសម័យពលពតគេប្រើតែមនុស្សល្ងងតែ ណាអញ្ចឹងមនុស្សល្ងងឲ្យសម្លាប់អ្នកចេះចោលមិនដែលស្ដាយអីបន្តិចទេមិនដែលស្ដាយអីបន្តិចទេ មានដឹងថាមុននឹងដោះជាមនុស្សអ្នកចេះត្រូវប្រឹងមិនមានដឹងអីវាអានឹងបតិកិរិយាអានឹងវារាប់សឹងអីខ្មែរសខ្មែរស្អីណាណីចឹងទៅមូលធននិយមសក្តិភូមិអីចឹងទៅចេះថាទៅ នឹងឲ្យឲ្យសម្លាប់បន្តគ្នាឲ្យទៅមើលអ្នកសម្លាប់ហ្នឹងទៅមាកងមាអីគេអត់យល់អ្នកចេះដឹងយកទៅធ្វើទេពីព្រោះអ្នកចេះយល់តម្លៃអ្នកចេះញាតិញោមញាតិញោមសុខសប្បាយសុខសប្បាយសុខសប្បាយនឹងអញ្ចឹងអញ្ចឹងអាត្មាប្ររពខាងដើមបន្តិចនេះគ្រាន់តែឲ្យញាតិញោមគិតថា ប៉ុន្តែពេលអាត្មាសំដែងអញ្ចឹងទៅញាតិញោមថាជីឯងមកស្ដាប់ធម៌មិនក៏ស្ដាប់រឿងប្រទេសជាតិអញ្ចឹងមិនក៏ស្ដាប់រឿងអីអញ្ចឹងមកអំពីការឲ្យចំណេះដឹងដល់បរិស័ទយើងខុសយូរហើយនិយាយរួមទៅត្រឹមសម័យបែកពលពតមកលោក ទេសនាឲ្យមិនត្រូវទេ មិនបានអាត្មាថាអញ្ចឹងអាត្មាស្ដាប់អ្នកប្រាជ្ញពីដើម ទេសអត់ទេសដោយលោកឥឡូវទេញាតិញោមស្ដាច់ស្ដាប់មើលដោយគុណប៉ាងខាត់ក្តីដោយគុណឃីវជុំក្តី សម្ដេចព្រះសង្ឃរាជជួនណាក្តីគឺលោកនិយាយអ្វីដែលជាប្រយោជន៍ដល់សង្គមរស់បច្ចុប្បន្ននឹងតែម្ដងយល់ទេហើយព្រះពុទ្ធព្រះអង្គព្រានអញ្ចឹងព្រះអង្គថាអតីតកាល ជាធัวដែលកន្លងទៅហើយអនាគតក៏ជាធัวមិនតាន់មកដល់ឯអ្វីដែលយើងកំពុងរស់យើងមិនមែនរស់ជាមួយអតីតកាលក៏មិនមែនរស់ជាមួយអនាគតយើងរស់ជាមួយបច្ចុប្បន្នដូច្នេះត្រូវមើលបច្ចុប្បន្ននេះឯង ណាឧទាហរណ៍និយាយសម្ដែងពីមនុស្សអាក្រក់ចុះបើឲ្យប្រសងសម្ដែងភាកច្រើនលោកសម្ដែងតែរឿងអតីតកាលទេវតតធ្វើបាបចេញចេះធ្លាក់នរកនាងចេញចាថាអានឹងវាជារឿងអតីតកាលវាអញ្ចឹងក៏ចឹងចុះហើយក៏វាធ្លាក់នរករួចហើយទេវតតមិនអាចមកសម្លាប់យើងបានទេ ទេវតតមិនអាចមកបំផ្លាញប្រទេសជាតិយើងបានទេ តែមនុស្សអាក្រក់សម័យនេះទៅអាចបំផ្លាញបានយល់ទេហ្នឹងហើយ យល់អញ្ចឹងបានអាត្មាស្ដាប់ចាស់ចាស់និយាយតគ្នាពីតាក្រមងុយក្រមងុយអាត្មានិយាយញឹកតែនិយាយមកទៀតកាលហ្នឹងគាត់ល្បីតាំងពីអាយុ19គាត់ស្ដេចថៃអញ្ជើញគាត់ទៅច្រៀងទៀតគាត់មកឆ្លងកាត់តាមខេត្តពោធិ៍សាត់ហ្នឹងជិះសេះហើយមាន តាម្នាក់គាត់ប្រកែលេងសម្ដីច្រៀងចប៉ីហ្នឹងអឺញញុំដល់ឡប់លឺតាក្រមងុយពីរំងុយ ហ្នឹងហើយហ្នឹងហើយអ្នកដល់ពេលចឹងទៅ សុំស្នើទៅចវាយខេតចវាយខេតក៏គាត់ទទួលរាក់ទាក់ដោយសារអឺបានអ្នកប្រាជ្ញខ្មែរយើងមកឆ្លងកាត់តាមនឹងចឹងរៀបវេទិកាសាធារណៈច្រៀងឲ្យប្រជា ជនទូទាំងខេត្តស្ដាប់លេងគ្នាលបែងសម្ដីដាក់គ្នាទៅវិញទៅមក តាក្រំងុយឲ្យសួរមុនតានោះគាត់សួរថាតើពីឋានមនុស្សទៅឋានតាវតឹងមានប្រវែងប្រមាណយោជប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងក៏សួរអញ្ចឹងញាតិញោមដឹងដែរដឹងដែរមិនដឹងទេហ្នឹងតាក្រំងុយគាត់ចេះឆ្លើយគាត់ថាប៉ុណ្ណេះយោជប៉ុណ្ណេះគីឡូប៉ុណ្ណេះម៉ែត្រប៉ុណ្ណេះទឹកប៉ុណ្ណេះផឹងហើយតានឹងសួរវិញថាចុះមិនបានដឹងទេបើមិនជឿឡើងទៅវោះខ្លួនឯងមើលទៅបើមិនជឿឡើងទៅវោះខ្លួនឯងមើលទៅ អញ្ចឹងគាត់សួរវិញគាត់សួរថាពីពោធិ៍សាត់ទៅភ្នំពេញតើគេវាស់ពីចំណុចណាដល់ចំណុចណាហើយបើទៅផ្លូវជិះសេះត្រូវប្រើរយៈពេលប្រមាណទៅដើរប្រើរយៈពេលប្រមាណទៅផ្លូវទឹកទៅតាមផ្លូវណាអត់ដឹង ពីព្រោះអាផ្លូវមនុស្សនេះគេវាស់បានតាដល់អត់ដឹងគាត់ឌីលហ្មងគាត់នឹងហើយគំនិតខ្មែរ ដែលយ៉ាប់មហានគរคลายមកជាចលនគររកន្លែងនៅសឹងម្បានហ្នឹងដោយសារគំនិតខ្មែរយ៉ាប់ចឹងហ្នឹង ចង់ដឹងតែអាឋានប្រអិនអាឋានខ្លួនឯងអត់ព្រមដឹងសោះស្ដាប់ធោចង់ដឹងអានិសង្សកើតជាតិក្រោយរឿងអីបានជាអីយោឬថាបានស្ដាច់ចាក់អអហើយជិះបើម្នាក់ស្ដាច់ចាក់បើម្នាក់ស្ដាច់ចាក់មិនដដើមគ្នាងាប់ទេញាតិញោមញាតិញោមតានៅវាគង់តបានបើវាយូរយូរយូរ ញាតិញោមទៅយូរគឺឥឡូវហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែងថា if you want to know your future look at present ព្រះអង្គមិននិយាយអង់គ្លេសពេលគេប្រែទៅហ្នឹងបើអ្នកចង់ដឹងអនាគតរបស់អ្នកអ្នកត្រូវតែមើលបច្ចុប្បន្នបច្ចុប្បន្នស្អាតអនាគតស្អាតរុងរឿង មែនទេហ្នឹងហើយថ្មស្ដាប់ដឹកគុណប៉ាងខាត់លោកទេសនាលោកនិយាយឲ្យខ្មែរដឹងសឹងទៅថារាល់ពេលស្ដាប់លោកហ្នឹងដឹងតែដីខ្លួនឯងដល់ណាទឹកដីវារមិចបង្កើតចិត្តយើងឲ្យចេះថែរក្សាតែម្ដងណាហើយដល់តាំងពីបែកមកហើយគេបង្រៀនមនុស្សឲ្យ ទេសនាសូម្បីតែលោកទេសនាគេមកឲ្យនិយាយទឹកដីឯងឃើញទេនិយាយខុសរឿងរហូតហើយដល់ព្រះសម្មាសម្ពុទ្ធថា ប្រយោជន៍មាន3 មុននឹងអ្នកឈានទៅដល់ប្រយោជន៍ទី2ឬក៏ប្រយោជន៍ទី3អ្នកត្រូវបំពេញប្រយោជន៍ទី1សិនទី1ឧទ្ធានសម្បទាឃើញទេអ្នកត្រូវតែប្រឹងប្រែងបំពេញកិច្ចការងារឲ្យអស់ពីសមត្ថភាពទី2អ្នកត្រូវថែរក្សាអញ្ចឹងស្អីខ្លះដែលជាសម្បត្តិរបស់អ្នកសម្បត្តិរបស់អ្នកដតីសម្បត្តិជាតិសម្បត្តិអីទាំងអស់ហ្នឹងអ្នកត្រូវតែជួយថែរក្សាពីព្រោះអ្នករស់នៅលើទឹកដីហ្នឹងឃើញទេពុទ្ធបរិញ្ញាអញ្ចឹងអទី3 សមជីវិតា ដើម្បីឲ្យគ្រួសារអ្នកក្តីសង្គមជាតិរបស់អ្នកក្តីនឹងរស់ដោយរីកចម្រើនអ្នកត្រូវតែចេះសន្សំសេចក្តីរឿងផ្ទាល់ខ្លួនតែអ្នកអាចបរិច្ចាគឲ្យអ្នកដល់ទេឃើញទេបរៀនចឹងនិងកល្យាណមិត្តតាសេពគប់មនុស្សល្អសេពគប់មិត្តល្អដើម្បីតម្រែតម្រង់ជីវិតរបស់អ្នកកុំឲ្យដើរខុសនិងជាប្រយោជន៍បច្ចុប្បន្នជាប្រយោជន៍រស់បច្ចុប្បន្ន ដល់ទៅប្រយោជន៍បច្ចុប្បន្ននឹងវានឹងហើយ ទៅអ្នកឈានទៅរស់ទានសិលចាគៈសទ្ធានឹងបានសពសួន តែបើប្រយោជន៍បច្ចុប្បន្ននឹងអត់នឹងទេទៅធ្វើវត្តក៏លួចលុយវត្តដែរយល់អត់យល់មិនបានទៅធ្វើវត្តនោះវាចេះតែប៉ះពាល់លុយវត្តថាមកពីអប្រយោជន៍បច្ចុប្បន្ននឹងធ្វើវាអត់បានយល់អត់នឹងអាប្រយោជន៍បច្ចុប្បន្នអត់បានហើយឡើងទៅធ្វើមន្ត្រីរាជការក៏លួចប្រាក់មន្ត្រីរាជការទៀត អញ្ចឹងហើយបានជានៅស្រុកអាគាំងនេះគេមិនកាន់ពុទ្ធសាសនាប៉ុន្តែគេធ្វើតាមម៉ូដពុទ្ធតែមកណែឯងមុននឹងធ្វើប្រធាននាធិបតីត្រូវមើលទ្រព្យសម្បត្តិណែឯងសិនយល់ទេអ្នកឯងបំពេញប្រយោជន៍បច្ចុប្បន្នបាននៅហើយយើងនៅស្រុកខ្មែរយើងប្រាថ្នាធ្វើធំមិនមែនប្រាថ្នាទៅជួយប្រាថ្នាទៅបូមមកពីអីមកពីអប្រយោជន៍បច្ចុប្បន្នធ្វើខ្លួនឯងវាអត់តន់ដល់វានៅខ្វះហើយការនៅទៀតប្រពន្ធតែមួយ ដល់ឡើងធំពន្ធច្រើនរឿងអីមិនត្រូវបូម យល់អត់យល់យល់តាមពិតគួរអាណិតគាត់ណាបើគាត់មានស្រីច្រើនអញ្ចឹងបើបំបំបានអីឲ្យស្រីគាត់អាត្មាស្គាល់មន្ត្រីខាងអដែងព្រឹទ្ធសភាម្នាក់គាត់លាលែងតំណែងហើយប្រាក់ខែជាង1000មែនទែនទៅគាត់ណាសាំងទៅធ្វើការអត់គ្រប់ដល់គាត់អត់ពុករលួយគេ គេចាត់ថា ជាមនុស្សអត់កើតស្រុកខ្មែរយើងចង់ធ្វើមន្ត្រីស្មោះត្រង់គឺតអត់អីស៊ីនឹងឯងនឹងចឹងខ្មែរនិយាយប៉ុណ្ណឹងចុះតិចថាអាត្មាទេអត់ធัวទៀតពួកញាតិញោមខ្លះដែលគាត់ធ្លាប់តែស្ដាប់ធัวយូរហើយណាដល់អាត្មានិយាយឲ្យគាត់គិតឃើញចឹងគាត់ថាស្ដាប់អាត្មា1ម៉ោងរហូតធัว1ម៉ាត់អត់ឃើញញាតិញោមដូចមិនដេចដែលហៅថាធัวឧទាហរណ៍ដូចមេត្តាធัวចុះ យើងអត់បានយកធួនឹងទៅដាក់ក្នុងសង្គមរបស់យើងទេទៅបសង្គមយើងមានមនុស្សខូខើច្រើនយើងស្ដាប់មេត្តាធម៌តលពេលយើងស្ដាប់ធម៌ឬក៏ពេលយើងចម្រើនមេត្តានុសតិថាអត់ទេពពុទ្ធបង្រៀនថាតើពេលណាដែលអ្នកគួរចម្រើនមេត្តាព្រះអង្គឆ្លើយដោយខ្លីថាវាលែងតែអ្នកឯងដេកលក់ឲ្យតែអ្នកដឹងខ្លួន ពេលនិយាយពេលធ្វើការត្រូវតែចម្រើនមេត្តាឧទាហរណ៍ពេលយើងបើកឡានទៅ មានឡានសារ៉េនអ្នកជំងឺ ambulance បើកពីក្រោយទៅយើងមានចិត្តអាណិតមួយថាមិនដឹងជាកូននរណាម្ដាយនរណា គ្រោះថ្នាក់អីគ្នាត្រូវបន្តទៅមន្ទីរពេទ្យបើអញនៅពីមុខអញ្ចឹងរៀងស្ទះគ្នាអញ្ចឹងអែបដើម្បីឲ្យគ្នាទៅនេះឯងគឺជាចិត្តករុណាដែលត្រូវចម្រើនភ្លាមភ្លាមធម៌មិនមែននៅក្នុងកម្ពីទេធម៌នៅក្នុងជីវិតប្រចាំថ្ងៃណា វាគ្រាន់តែអញ្ចេះបើគ្រាន់តែសម័យព្រះព្រះអង្គសម្ដែងឧទាហរណ៍ប្រៀបធៀបនឹងយាន តម្រៃយានសេះអញ្ចឹងទៅ តែបើសម័យនេះយើងប្រៀបធៀបជាមួយឡានជាមួយអតេះភ្លើងទៅវាមានអីខុសគ្នាយល់ទេយល់ចប់ហើយអឺមានសំណួរខ្ញុំកណាឆ្ងល់តែហេតុអ្វីបានជាខ្ញុំកណានឹងប្តីមិនស៊ីចង្វាក់គ្នាសោះ អើយខ្ញុំកណាគោរពពុទ្ធសាសនាឯប្តីសាសនាផ្សេង ចាប់តាំងពីប្តីទៅវិហារផ្សេងគេបដូរគ្រប់យ៉ាងប៉ុន្តែមិនឆ្លោះគ្នាទេគ្រាន់តែ ជួបគ្នាម្ដងម្ដងដូចជាមិនស្រឡះចិត្តសោះតើខ្ញុំត្រូវធ្វើយ៉ាងម៉េចញាតិញោមអាញាតិញោម បើជាអ្នកយល់នៅធម៌របស់ព្រះសម្មាសម្ពុទ្ធពិតណាអត់ទៅទេអត់ទៅមួយប្តីចង់កាន់អីកាន់នៅញាតិញោមពីព្រោះអ្នកដែលយល់ធម៌មានន័យថាយល់ធម្មជាតិអ្នកដែលយល់ធម្មជាតិមានន័យថាយល់ការពិតការពិតយាវាយ៉ាងណាគឺព្រមទទួលយ៉ាងនឹងអត់ទៅតែព្យាយាមធ្វើតែសេចក្តីល្អក៏មិនព្យាយាមទាញប្តីឲ្យមកតាមខ្លួនឯងដែរយល់ទេហ្នឹងហើយ មកលើកឧទាហរណ៍ដូចជាប្រពន្ធកបកដមិត្តប្រពន្ធកបកដមិត្តណាគាត់រក្សាសិលហើយគាត់ជាអរិយបុគ្គលទៀតប្តីគាត់ជាព្រានបាញ់សัตว์ហើយកាន់សាសនាផ្សេងទៀតតែគាត់មិនដែលទៅ ជាមួយប្តីទេគាត់នៅតែដាំបាយឲ្យប្តីត្រូវទៅបាញ់សัตว์គាត់ដាំបាយវិចឲ្យ ជាតួនាទីភរិយាហើយជាអរិយបុគ្គលយើងគិតមើល ហើយយើងអ្នកដែលចូលមុនដំបងអត់យល់នឹងសនកម្មសិលឈប់ដាំបាយប្តីបាត់ហើយអានឹងគ្រោះថ្នាក់យល់ទេដល់ប្តីទៅជួបគ្នាក្នុងតុកកាហ្វេយ៉ាប់ប្រពន្ធអញកាន់តន់តន់កាន់សិលល្មមហ៎ដល់កាន់សិលប៉ះលេខបានហ្មងហ៎យល់ទេនោះវាគ្រោះថ្នាក់ដល់លោកទៀតណាអត់ចេះហាត់លោក ហ្នឹងហើយអញ្ចឹងមានន័យថាកាលណាយល់មានន័យថាធម្មតា ដូចយើងឃើញដើមឈើមួយដែលទៅតែដាំអញ្ចឹងយើងមិនទៅបង្ខំទេថាម៉េចបានមិនងាយចេញផ្លែថាវាត្រូវការពេលវេលាយើងគ្រាន់តែស្រោចទឹកយើងគ្រាន់តែដាក់ជីធម្មតារងចាំពេលវេលាធម្មតានៅ ពេលណាមួយដែលសេចក្តីល្អវាគ្រប់គ្រាន់ចូលទៅវានឹងបញ្ចេញផ្លែឲ្យយ៉ាង ពិតប្រាកដតែកុំបង្ខំវាណាខំវាអត់ចេញទេតែបើឆប់បង្ខំវាដល់ប្រើជាតិគីមីទេឡា ហើយតែដាក់ជាតិគីមីខូចសុខភាពតែហ្មងយល់យល់ហ្នឹងហើយកុំបខំហ្នឹងហើយស្អីស្អីគឺថាត្រូវទៅតាមដំណើរដូចញាតញោមអត់តន់រត់បត់ជើងអញ្ចឹងអត់តន់រាន់បត់ជើងណាចូលទៅអង្គុយកន្លះម៉ោងក៏វាមិនចេញដែរមែនទេវាមិនចេញទេប៉ុន្តែវាចង់មកហើយបាក់ទប់ហ្មង ហ្នឹងហើយអញ្ចឹងហ្នឹងហើយអត់ហ្វ្រាំងទេអមានសំណួរមួយទៀតខ្ញុំកណាមែនយិទ្ធោសូមថ្លែងបង្គំលោកចាស់គ្រូមួយខ្ញុំកណាមានការងឿងឆ្ងល់អំពីពាក្យថាសង្កភេតតើពាក្យបំបែកសង្ឃតើបំបែកពីទីណាអញ្ចឹងហ៎វិធីណាពិធីណា ហើយត្រូវ អាបត្តិសង្ឃេតិសេសនាំ នៅពេលណាតើរួចចាកអាបត្តិនោះនៅពេលណាពាក្យថាបំបែកនឹងគឺវាតលតែមានចេតនាអាក្រក់ណាញាតិញោមយើងត្រូវដឹងទៀតជួនកាលរូបភាពខ្លះឃើញជាការបែកមែនប៉ុន្តែមិនមែនជាការបំបែកសង់ទេឧទាហរណ៍នៅក្នុងសង្គមសង់100អង្គហ្នឹងអសិតតែប្រសង់អត់ខ្លាចបាបអីទាំងអស់ហៅថាសង់អលជ្ជីអញ្ចឹងណា ត្រូវអាបត្តិច្រើនយើងឲ្យយោបល់ក៏មិនបានលោកក៏នាំគ្នា ចាក់ចេញពីនឹងទៅដោយចង់នៅជាមួយគ្នាលោកដែលជាអ្នកបដិបត្តិល្អនេះមិនហៅថាបំបែកសង្ឃទេយល់ទេបើជាវិធីហ្នឹងណា ដូចជាសម័យព្រះសម្មាសម្ពុទ្ធកសបៈចឹងគ្នាលោកប្រមាណជា5អង្គហ្នឹងនៅពេលដែលឃើញប្រសងនៅក្នុងស្រុកឈប់ប្រព្រឹត្តល្អលោកនៅជាមួយទៀតអត់កើត លោកក៏នាំគ្នាចេញឲ្យទៅឡើងលើកំពូលភ្នំបដិបត្តិធម៌ទៅវិធីនេះមិនមែនបំបែកសង្ឃទេបំបែកសង្ឃមានន័យថាមិនចង់ឲ្យសង្ឃទាំងពីរក្រុមនឹងជួបជុំគ្នា មានបំណងឲ្យបែកបាក់ដោយអកុសលចិត្តយល់ទេហើយចាត់ជាការបំបែកសង្ឃបាន គឺត្រូវតែសង្ឃនឹងមាន2ក្រុមនេះសំណួរទី2នេះ ខុសកាលគ្នាកខគោនឹងអាត្មាសរុបឆ្លើយសរុបហ្មងទៅគឺថាព្រះសង្ឃនឹងបើនៅរួមគ្នាទាំងអស់9អង្គនេះយើងនិយាយយ៉ាងតិចបំផុតយ៉ាងតិចបំផុត9អង្គហើយខ្លួនឯងអ្នកបំបែកនឹងមួយអង្គហើយបំបែកទៅមួយក្រុម4មួយក្រុមទៀត4បើ8នឹងបំបែកទៅ បានតែ2វានៅប៉ុណ្ណេះទៀតនឹងគេមិនហៅថាបំបែកសង្ឃទេ បំបែកសង្ឃមានន័យថាបំបែកឲ្យធ្វើសង្កកម្មផ្សេងអំពីគ្នាអញ្ចឹងសង្ឃដែលអាចធ្វើសង្កកម្មបាន គឺ4អង្គឡើងទៅយល់ទេហ្នឹងហើយប៉ុន្តែសួរថាបំបែកបានតែ2បានតែ3ដែលមិនគ្រប់សង្ឃហ្នឹងវាបាបអត់ថាវាអាចធ្លាក់នរកបានដូចគ្នាហ្នឹងតែមិនឈ្មោះថា សង្កភេទតែប៉ុណ្ណោះយល់ទេយល់យល់យល់ទេ យល់បើយើងប្រៀបធៀបនឹងប្រទេសវិញបំបែកហ្នឹងគឺបំបែកស្មើនឹងបំបែកប្រទេសជា2យល់ទេคล้ายទៅជាប្រទេស2តែម្ដង បើបំបែកគ្រាន់តែបកភាកតិចដែលមិនអាចធ្វើជាសភាខ្លួនឯងកើតជាមួយនឹងបកភាកច្រើនដែលគេអាចធ្វើសភាបាន លក្ខណៈបែបហ្នឹងគេមិនហៅថាបំបែករដ្ឋទេមិនហៅថាបំបែកប្រទេសទេ ពីព្រោះទៅធ្វើអីក៏អត់កើតដែរអាទិចហ្នឹងយល់ទេហ្នឹងហើយអញ្ចឹងដែលអាចបំបែកបានវាទល់តែសឹងពាក់កដាលម្នាក់បែកទៅបែកប្រទេសទាំងពីរឈប់ធ្វើការជាមួយគ្នារហូតហ្មងបែកជាប្រទេសផ្សេងរាប់ផ្សេងច្បាប់ផ្សេងហ្មងរបៀបបំបែកសង់ដូចគ្នាគឺយ៉ាងហោចមកខាង4អង្គច្រើនមិនកំណត់ហើយខ្លួនឯងម្នាក់ជាអ្នកបំបែកនៅពេលដែលចាប់ដើមបបួលហើយលោកអត់តន់បែកគ្នាអត់តន់ត្រូវអាបត្តិសង្ឃាតិសេសទេ វាចាប់ផ្ដើមពីអាបត្តិទូគាត់មកនៅពេលដែលសង្ស័យទៅត្រូវបែកអាបត្តិថលចៃមកដល់តែប្រសងនឹងព្រមបែកគ្នាថាភិនណូភិក្ខុសង្ឃោភិក្ខុសង្ឃបែកគ្នាហើយឈប់ធ្វើកម្មជាមួយ គ្នាហើយ ធ្វើកម្មនៅក្នុងទីដតីហើយពេលនោះឯងត្រូវអាបត្តិសង្ឃាទីសេះហើយត្រូវរួចដោយវិធីណា ត្រូវរួចទី1ត្រូវដឹងខ្លួនថាត្រូវអាបត្តិសំខាន់ណាស់ត្រូវដឹងខ្លួន ដឹងខ្លួនហើយត្រូវចូលទៅរស់សង្ឃដើម្បីសុំបរិវាសកម្មរួចទៅបានអភិនកម្មសុំមេណិតរួចប៉ុន្តែរួចតែអាបត្តិទេណាធ្លាក់នរកនៅធ្លាក់ដែរយល់ចប់ហើយ3ធ្វើខុសប៉ុន្តែ ដឹងថាខ្លួនធ្វើខុសបុគ្គលធ្វើខុសហើយមួយមិនដឹងមួយដឹងបុគ្គល ធ្វើខុសប៉ុន្តែមិនដឹងថាខ្លួនធ្វើខុស បុគ្គលធ្វើខុសហើយដឹងថាខ្លួនធ្វើខុសតែ នៅតែ ប្រព្រឹត្តតើមួយណាមានទោសធ្ងន់ជាងនេះវាពិបាកដែរខ្វះអញ្ជិញថ្លឹងហ្នឹងគឺត្រូវមើលទៅលើអំពើនឹងទៀតបើយើងមើលអំពើផ្សេងគ្នាទោសក៏ផ្សេងគ្នា តែបើយើងប្រៀបជាមួយនឹងអំពើដូចគ្នាត្រូវមើលដល់កម្លាំងនៃសេចក្តីព្យាយាមនោះ បើជាការឆ្លើយដោយសកលដូចជាព្រមអ្នកកសេនថេឆ្លើយជាមួយនឹងស្ដេចក្រុងមីលិនសួរសំណួរនឹងលោកទាឲ្យស្ដាប់ចេះថាបុគ្គលចាប់ដែកក្តៅទាំងដឹង ថាក្តៅម្នាក់ទៀតដោយអត់ដឹងណាគ្រោះថ្នាក់ជាងដូចឆ្លើយអញ្ចឹងណាអឺហើយឧទាហរណ៍ថាយើងត្រូវតែដើរតាមផ្លូវហ្នឹងពីថ្ងៃយើងដើរដឹងកន្លែងហ្នឹងក៏ហុកហើយយើងត្រូវជិះកង់កាត់ហ្នឹង ដល់យប់មើលអត់ឃើញដូចគ្នា មួយធ្លាប់ដឹងពីថ្ងៃមួយនេះអត់ដឹងណែអាចគ្រោះថ្នាក់ជាងហ្នឹងនេះគឺថ្លឹងចិត្តចំពោះបុគ្គលដែលដឹងប៉ុន្តែវាគ្មានផ្លូវជ្រើសរើសទេណាទីហោថាឥឡូវសម្រាប់សัตว์មួយ ថាអត់បាបអីទាំងអស់អត់ដឹងទេអត់ដឹងមួយទៀតដឹងដែរក៏ប៉ុន្តែស្ថានភាពជំរុញយល់ទេស្ថានភាពវាជំរុញ តែខ្លួនឯងមិនអីទេប៉ុន្តែកូនឃ្លានអីចឹងទៅរបៀបនេះ អ្នកដឹង មានទោសតិច ជាងប៉ុន្តែបើអ្នកដឹងដដែលនឹងថែមសេចក្តីប្រមាថមកជន់ទៀតដោយថាសម្ដែងទៅវាមានទោសចេះចុះហូចបាបចោចអីអានឹងមកជន់ទៀត